ភ្ញាក់ផ្អើលតារាកំ pl ែងនីពាក់មី ប្រមានដើរចេញ ពី CTN ព្រោះតែមិនអាចទ្រាំបានតារាកំ pl ែងនីពាក់មីបានធ្វើការ ប្រមានដើរចេញពីស្ថានីយ៍ទូរទស្សន៍ CTN ទី ដែលលោកបានជ្រកកោនអស់រយៈពេលជាច្រើនឆ្នាំមកហើយមូលហេតុដែលលោកអាចសម្រេចចិត្តចាក់ចេញ ពី CTN ពេលនេះ ត្រូវបានលោកពាក់មីបញ្ជាក់ថាដោយសារលោកហាក់មិនពេញចិត្តការ ដឹកនាំរបស់អ្នកគ្រប់គ្រងថ្មីដោយសារមានភាពរឹតបន្តឹងខ្លាំងពេកតាមរយៈការបង្ហោះសារតាម Facebook តារាកំប្លែងរូបនេះ បានលើកឡើងថាខ្ញុំប្រហែលជាត្រូវឈប់ពី CTN ហើយបងប្អូនបើមិនក្រុមហ៊ុនដកចេញក៏ឈប់ខ្លួនឯងដែរដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី លោកបញ្ជាក់ថា ខ្ញុំមិនចង់ចាក់ចេញពី CTN ដែល ជាផ្ទះជាកន្លែងផ្ដល់កំណើតសិល្បៈឲ្យខ្ញុំទេ តែខ្ញុំសុកចិត្តចេញមុខតវ៉ាខ្លះនៅរឿងដែលរដ្ឋបិទតឹងតែងពេកធ្វើឲ្យបុគ្គលិកមានសម្ពាធសង្ឃឹមថាការឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀតអាចធ្វើឲ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយនៅច្បាប់ថ្មី ដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសេចក្តីសុខសប្បាយមិនសូវមានសម្ពាធសូមអរគុណជុំវិញបញ្ហាខាងលើនេះលោកសុវណ្ណរទ្ធីហៅតាវេទ័រដែលជាអ្នកដឹកនាំកម្មវិធីកំសាន្តនៅស្ថានីយទូរទស្សន៍ CTN បានអះអាងប្រាប់កោះសន្តិភាព តាមសារអេເລັກត្រូនិកថាអ្វីដែលលោកពេកមីបានសរសេរបង្ហោះនេះគឺជាការពិតដោយសារអ្នកគ្រប់គ្រងថ្មីមានការរដ្ឋបិទបុគ្គលិកខ្លាំងពេក។ យ៉ាងណាការប្រកាសរបស់នាយពាក់មីខាងលើនេះបានធ្វើឲ្យមហាជនសម្ដែងនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលសុកសុកលោកបែជាប្រមានពីការដើរចេញពី CTN ដែលជាទីលោកបានចាប់ភាពល្បីល្បាញក្នុងសិល្បៈអស់ជាច្រើនឆ្នាំមកនេះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ